ក្នុងចំណោមអលមាត់ធំធំនៃតន្តកិយាមាត់ដែលធំធំនេះ គឺមានអលមាត់យយុយមយុយនេះឯងសំណួរសួរថាតើយយុយមយុយនេះគឺជាអ្វីចឹងយយុយមយុយនេះគឺអលមាមានការលើកឡើងថាវាជាឈ្មោះរបស់មនុស្ស មិនមែនដូចជាការលើកឡើងអ្នកខ្លះគាត់ថាយ៉ាយុយមកយុយនេះជាដង្កូវឬក៏ជាសត្វអ្វីមួយផ្សេងឬក៏ជាសារធាតុអ្វីមួយផ្សេងមិនមែនទេ គឺជាមនុស្សយ៉ាយុយមកយុយនេះប៉ុន្តែមានអ្នកខ្លះអានថាយ៉ាយុយមកយុយអ្នកខ្លះអានថាយ៉ាយុយមកយុយមានន័យថាមួយណាក៏ចាត់ទុកជាការ ត្រូវដែរដោយសារមានការអាននេះគឺអ្នកខ្លះអានហាំហ្សាអ្នកខ្លះអាន ជាអាលីហ្វណាគឺយ៉ាយុយមកយុយនិងយ៉ាយុយមកយុយអញ្ចឹងយើងឃើញថា អ្វីដែលអល់ឡោះជាម្ចាស់នឹងសាកល្បងមនុស្សនៅអាខិរសម័ននេះគឺដល់អល់ឡោះនឹងបញ្ចេញយ៉ាយុជម៉ាយុជមកហើយយ៉ាយុជម៉ាយុជនេះគឺធាតដើមរបស់វាគឺជាមនុស្សដែលជាកូនចៅរបស់អាដាមនិងមីហាវ៉ាអាឡៃហ៊ីអាឡៃហ៊ីមសាឡាមចឹងមានន័យថាជាមនុស្សណាមិនមែនជាអ្វីមួយផ្សេងទេដែលយើងឃើញថាផោះតានេះគឺគឺតែគឺជាមនុស្សតែម្ដង ហើយវានឹងមានចំនួនយ៉ាងម៉េចអីយ៉ាងម៉េចអានឹងគឺមានបញ្ជាក់នៅក្នុងហាឌីសរបស់រ៉ាស៊ូលឡោះសល្លសាឡាំហើយតើវានឹងចេញមកនៅពេលណាគឺយើងមិនអាចដឹកបានទេក៏ប៉ុន្តែសូម្បីតែគម្ពីរអល់កុរអានក៏មានបញ្ជាក់អំពីយ៉ាយុជម៉ាយុជហើយនឹងហាឌីសនប៊ីយើងមហាម៉ាត់សល្លាមក៏បញ្ជាក់អំពីយ៉ាយុជម៉ាយុជផងដែរនៅក្នុងហាឌីសមួយដែលនាំមកដោយអាប់ឌុលឡោះអ៊ីប្នូអាំរូអ៊ីប្នូអាំរ عن رسول الله صلى الله عليه وسلم يقول ចឹងអាប់ឌុលឡោះអ៊ីប៊ីនូអាំនេះគាត់ថាគាត់បានឮរ៉ាស៊ូលឡោះសាឡាមលោកបានមានប្រសាសន៍ថាអណ្ណយ៉ាយូយ៉ាវម៉ាយូយ៉ាមីនវ៉ាឡាឌីអាដាមវ៉ាអានណហ៊ុមឡាវអ៊ូរស៊ីលូអ៊ីឡានណាស៊ីឡាអាហ្វសាឌូអាឡៃហ៊ីមម៉ាជីសាហ៊ុម ولن يموت منهم أحد إلا ترك من ذريته ألفا فصاعدا ចឹងហាឌីសនេះមានបញ្ជាក់នៅក្នុងមិនហាម៉ាប៊ូតហ្វីតារទីមុស្ណាត់កូឡាយីស៊ីគឺមានបញ្ជាក់ថាជាហាឌីសដែល ត្រឹមត្រូវពិតប្រកបណាស់យ៉ាយុជម៉ាយុជគឺជាកូនចៅរបស់អាដាមមានន័យជាមនុស្សលោកហើយពួកគេ ប្រសិនបើមានន័យពួកយ៉ាយុជម៉ាយុជនេះណាប្រសិន បើគេ បញ្ជូនមកកាន់មនុស្សនៅអាគិសមន្តនេះគឺនឹងវាបំផ្លាញការរស់រានមានជីវិតរបស់មនុស្សទាំងអស់ អត់មានទុកសេចក្តីសុខឲ្យទេវាជា fitnah មួយវលៃយាមូតមិនហុំអាហាឌុនហើយមួយ មួយ ក្នុងចំណោមយ៉ាយុយម៉ាយុយនេះវានឹងមិនទាន់ស្លាប់ទេ លើកលែងតែវាបន្សល់ទុកកូនចៅរបស់វានឹងអាល់ហ្វាន់ហ្វាសអ៊ីដានរាប់ពាន់អ្នកឡើងនេះមិនមែនកូនតិចតួចទេណាមួយកូនរាប់ពាន់អ្នកបន្សល់ទុកនៅពូជពងរបស់វាអញ្ចឹងមានន័យថាច្រើនណាស់យ៉ាយុយម៉ាយុយនេះ ចឹងបានជាចាស់ចាស់ពីមុនគាត់ចរិតាគាត់និយាយពីរឿងប្រវត្តិអញ្ចឹងណាគាត់ថាច្រើនដូចតកោទៅដល់កន្លែងណាស៊ីស្អីស្អីទាំងអស់តែម្ដងធាតពិតរបស់វាគឺដូច្នេះមែនក៏ប៉ុន្តែវាមិនមែនជាតកោទេជាមនុស្សប៉ុន្តែច្រើនទៅដល់កន្លែងណាចូលភូមិណាគឺស៊ីខ្ទេចស៊ីខ្ទីទាំងអស់វាច្រើនពេកហើយបើចុះទឹកសមុទ្រផឹកអស់លេងអត់មានសល់ទេអញ្ចឹងវាវេទនាធំណាស់វាវេទនាធំមែនទេ ហើយសិហ្វាត់របស់យ៉ាយុជម៉ាយុជយើងឃើញថានប៊ីសសាឡាមបានរំលឹកអំពីសិហ្វាត់របស់យ៉ាយុជម៉ាយុជគឺភ្នែកវាតូចតូចហើយច្រមុះភ្នែកក៏តូចច្រមុះក៏តូចហើយសក់រាងក្រហមហើយអឺអរ៉ាដិលវូយូមានន័យថាតតឹងមុខវានឹងធំធំមានន័យថាមុខតប៉ែតកាអានណាវូយូហាហុម Al-Majanul Al-Mutraqah ala syaqlil Turki Turki wa alwanihim មានន័យថាមុខរបស់វានឹងគឺតប៉ែតធំធំប្រៀបបានដូចជាអាខែលខែលដែលគេពាក់សម្រាប់ឬក៏ខែលដែលគេកាន់សម្រាប់ការពារសង្គ្រាមសម្រាប់កាប់ដាវកៅអីដូចយើងឃើញថាអាមូលមូលដែលគេកាន់ដៃមួយចំហៀងដៃមួយចំហៀងគេកាន់ដាវហ្នឹងណាអានឹងខែល ហើយប្រៀបបាន ដូចមុខរបស់វានេះប្រៀបបាន ដូចជាខែលដែលត្រូវគេដំនឹងញញួរមានន័យថាវាតប៉ែតចឹងយើងឃើញថាសិហ្វាតរបស់គាត់នេះគឺភ្នែកវាតូចច្រមុះក៏តូចសក់រាងព្រឿងព្រឿងមុខធំតប៉ែតអាឡាអស្កាលីទូរគីវអាល់វ៉ានអាឡាទូរគីវអាល់វ៉ានីហ៊ីគេថាប្រៀបបានដូចជារំបងមុខវិញណាប្រៀបបានដូចជាជនជាតិទូរមួយហើយនឹងសម្បុរនឹងក៏ប្រហាក់ប្រហែលនឹងដែរ អញ្ចឹងនេះគឺជាសិហ្វាតមួយដែលមានបញ្ជាក់នៅក្នុងហាឌីសរបស់នប៊ីយើងមូហាម៉ាត់សាឡាមព្រោះយើងអត់ទាន់ឃើញដូចគ្នាព្រោះរយៈយូរមួយយូរនឹងអាខិតសាម៉ាន់តែយើងអត់ដឹងថាពេលណាដែលអល់ឡោះជាម្ចាស់បញ្ចេញមកទេហើយមានដលលបញ្ជាក់ទាំងអស់អំពីគម្ពីរអល់កុរអានយើងឃើញថាអល់ឡោះបានរំលឹក នៅក្នុងសូរ៉ាកាហ្វីដែលយើងសូត្រជាប្រចាំរៀងរាល់ថ្ងៃយប់អាតឬក៏យប់យប់អាតនេះនៅក្នុងបន្ទូលរបស់អល់ឡោះនៅអាយ៉ាត់ទី 92និងរហូតដល់98 99នេះគឺបន្ទូលរបស់អល់ឡោះថាហាត់តាអ៊ីដាបាឡាហ្បៃណាសាដៃនីវ៉ាយដាមីនឌូនីហ៊ីម៉ាកោម៉ាឡាយ៉ាកាឌូណាយ៉ាហ្វកហ៊ូណាកោឡាចឹងវាតកតងនឹងហ្សុលករណេដែលយើងដឹងថាហ្សុលករណេនេះគឺមានការគិលាស់អ៊ុលម៉ាថាគាត់ជារ៉ាសូល មិនមែនជារ៉ាសូលទេគាត់ជានប៊ីឬក៏គាត់ជាគេហៅថាអឺ ស៊ីហ្វាត់ដែលបុគ្គលដែលអល់ឡោះឲ្យមួយជីសិតចេះហោះចេះហើរអីទាំងអស់គឺសិលករណីនេះឯងជារយលុនសលេះជាបុគ្គលដែលល្អហើយណាបងគេហៅថានាំនៅប្រការល្អដល់មនុស្សអញ្ចឹងសិលករណីនេះហើយជាអ្នក ដែលធ្វើរនាំងបាំងយ៉ាយុជមកយុជចុះយើងមើលដំណើររឿងរបស់វាអល់ឡោះបានរំលឹកនៅក្នុងកាពីអល់កុរអានថា នៅពេលដែលសុលករណែនបានទៅដល់ជ្រលងភ្នំពីរចន្លោះភ្នំហ្នឹងណា គាត់បានឃើញមនុស្សមួយក្រុមនៅខាងមុខភ្នំហ្នឹងឡាយ៉ាកាឌូណាយ៉ាហ្វកហ៊ូណាកោឡាចឹងមនុស្សមួយក្រុមដែលនៅទីនោះនោះស្ទើរតែមិនយល់ភាសា របស់ស៊ុលករណែនមានន័យថាហាក់បីដូចជាមនុស្សនៅក្រៅតំបន់មួយដែលអត់អត់ចង់យល់ភាសារបស់ស៊ុលករណែននេះឯងពេលនោះកលូយ៉ាស៊ុលករណែនពេលនោះពួកគេបាននិយាយមកកាន់ស៊ុលករណែនថាអិនយ៉ាយូយ៉ាវម៉ាយូយ៉ាមុហ្ស៊ីឌូណាហ្វីលអារដ ពិតប្រាកដណាស់យើយូយម៉ាក់យូយនេះគឺជាអ្នកដែលបំផ្លាញបង្កវិនិស្សកម្មនៅលើផែនដីនេះព្រោះពួកគេនៅជាប់នឹងយ៉ាយូយម៉ាក់យូយហ្នឹងឯង فهل نجعل لك خرجا على ان تجعل بيننا وبينهم سدا ចឹងអ្នកដែលនៅភូមិស្រុកនោះបាននិយាយទៅកាន់សុលករណីថាតើយើងសូមឲ្យអ្នកឯងជួយ ប៉ុន្តែយើងផ្ដល់ជារង្វាន់ឬក៏ផ្ដល់ជាឈ្នួលសម្រាប់អ្នកឯងដើម្បីឲ្យអ្នកឯងធ្វើរនាំងបាំងរវាងយើងនិងយ៉ាយូយម៉ាក់យូយ កុំឲ្យមកពុទ្ធកាលណាមកគឺវិនាសអស់កលមាមកនីហ្វីហ៊ីរ៉ាប៊ីខៃរុនហ្វាអ៊ីនូនីប៊ីកូវ៉ាទីនអជ្អលបៃណគុមវ៉បៃណហុមរ៉ដម៉ាចឹងសុលករណីបានឆ្លើយទៅតាម សំណូមពររបស់អ្នកដែលក្រុមអ្នកដែលសុំហ្នឹងណាមនុស្សដែលរស់នៅទីនោះសុំគាត់ចឹងគាត់ថាអ្វីដែលអល់ឡោះជាម្ចាស់ដែលជាម្ចាស់របស់ខ្ញុំនេះឲ្យ មកខ្ញុំនេះណាវាល្អជាងអ្វីដែលថាដែលអ្នកឯងចង់ជួយខ្ញុំនោះ មានតែចង់ជួយដើម្បីឲ្យឲ្យធ្វើរនាំងបាំងយ៉ាយុយមកយុយនេះណាចឹងអល់ឡោះឲ្យគាត់នេះវាល្អជាងនឹងច្រើនណារិស្គីឬក៏ផលអ្វីៗដែលអល់ឡោះឲ្យនេះគឺច្រើនអញ្ចឹងមានន័យថាគាត់អត់ពឹងអានឹងទេគាត់ត្រូវការនឹងទេ fa'inuni biquwatin ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវជួយខ្ញុំចង់និយាយថាគាត់នឹងជួយធ្វើតែក៏ត្រូវតែចូលរួមជាមួយអ្នកភូមិដែរត្រូវតែជួយគាត់អញ្ញអលបៃណគុំវបៃណហុំរដមាខ្ញុំនឹងធ្វើរនាំងឬក៏បាំងភ្នំហ្នឹងឯង ចន្លោះពីភ្នំមួយទៅភ្នំមួយគឺដាក់បាំងរនាំងដើម្បីកុំឲ្យយ៉ាយូចមកយូចមកប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចូលរួមជួយខ្ញុំចឹងក៏ចាប់ផ្ដើមធ្វើអាទូនីស៊ូបារ៉ាស៊ូបារ៉ាល់ហាឌីឌីហាតាអ៊ីដាសាវ៉ាបៃណាសដាហ្វៃនីកលាំហ្វូគូចឹងគាត់ក៏ចាប់ផ្ដើមធ្វើហើយគាត់ប្រាប់ថាឲ្យជួយជញ្ជូនដែកដែកផ្ទាំងផ្ទាំងមួយស្លឹកមួយស្លឹកនោះណាជួយជញ្ជូនឲ្យគាត់មកព្រោះគាត់យកទៅដាក់អាចន្លោះភ្នំនឹងកោទៅកោទៅកោទៅនឹងឲ្យវាពេញដើម្បីកុំឲ្យផ្លូវនឹងយ៉ាយូចមកយូចមកបាទ អីហ៎ចឹងគាត់ថាឲ្យឲ្យជួយជូនដែរគាត់មកដល់ទៅពេលដាក់ពេញហើយពេញចន្លោះភ្នំទាំងពីរហើយនេះណាគាត់ថាអ៊ុនហ្វូខូចូលអ្នកទាំងអស់គ្នាដុតភ្លើងដុតនឹងម៉េចហាត់តែអ៊ីហ្សាជាអាឡាហ៊ូណារ៉រហូតដល់ធ្វើឲ្យអាដែកដែលគេហៅថាដែកដែលដុតហ្នឹងគឺគាត់ចង់យកអាដែកដែលដុតហ្នឹងអាទឹកដែកដែលដុតហើយហ្នឹងវាទៅជារលាយហើយហ្នឹងយកទៅចាក់ទៅលើអាដែកហ្នឹងដើម្បីឲ្យវាคลายទៅជាប់គ្នាដូចយើងហៅថាផ្សាអញ្ចឹងណាពីមុនប្រាប់ថាដុតចឹង អាទូនីអ៊ូហ្វរិកអាឡៃហ៊ីកតរអញ្ចឹងពេលដែលវាដុតពួកអ្នកភូមិនាំអ្នកដុតហើយហើយคลายទៅជារលាយទៅជាទងដែងជាសំណរហើយនោះក៏យកគាត់ថាឲ្យយកមកគាត់យកទៅចាក់តាមអាដែកដែលគាត់រៀបបាញ់មិញហ្នឹងវាទៅជាជញ្ជាំងមួយ ពីភ្នំមួយទៅភ្នំមួយអញ្ចឹងយ៉ាយុយមកយុយមកអត់បានទេអញ្ចឹងគាត់ក៏បានធ្វើអញ្ចឹងហើយអ្នកភូមិក៏ចូលរួមក៏កើតទៅជាជញ្ជាំងរនាំងបាំងបាំងយ៉ាយុយមកយុយនឹងឯង فما استطاعوا أن يظهروه وما استطاعوا له نقبا ចឹងពួកយាយុជមកយុជនេះនឹងមិនអាចរំលង ភ្នំនឹងបានមកទេមិនអាចឆ្លងកាត់រនាំងនេះបានមកទេហើយពួកវាក៏មិនអាចចោះទម្លុះដែកនេះបានដែរចឹងអានេះគឺអ្វីដែលអល់ឡោះបានរំលឹកប្រាប់ហើយគឺរនាំងនេះគឺយាណាទុលករណែនជាអ្នកដែលចូលរួមធ្វើ قال هذا رحمة من ربي فإذا جاء وعد ربي جعله دكا وكان وعد ربي حقا គាត់បានបន្តប្រាប់អ្នកក្រុមអ្នកភូមិនេះថាទាំងអស់នេះគឺជារ៉ហ្មាត់អំពីម្ចាស់របស់ខ្ញុំមានន័យជាក្តីមេត្តាដល់អល់ឡោះជាម្ចាស់ឲ្យយើងធ្វើកើតផ្ដល់កម្លាំងពលំដល់គាត់ដើម្បីចូលរួមធ្វើបិទបាំងយ៉ាយុយមកនេះជាក្តីមេត្តាមួយប្រសិនបើបិទមិនបានទេគឺវិនាសាតាំងពីពេលនោះមកម្លេះ فإذا جاء وعد ربي جعله دقة ក៏ប៉ុន្តែ នៅពេលណាដែលការសន្យារបស់ម្ចាស់ខ្ញុំបានមកដល់មាន ម្ចាស់មនុស្សទាំងអស់ហ្នឹងណាបានមកដល់ ja'alahu dakka គឺអរនាំងនេះនឹងត្រូវជារលាយមកហើយអល់ឡោះឲ្យវាមកហើយឃើញទេវកានវ៉ាឌូរ៉ាប៊ីហកហើយការសន្យារបស់ម្ចាស់របស់យើងគឺពិតប្រាកដមានន័យថាដល់ពេលដែលអល់ឡោះជាម្ចាស់ឲ្យរនាំងនេះរបើកនៅថ្ងៃណា គឺជា tender ដែលយ៉ាយុយមកយុចេញមកហើយ នេះគឺជាអ្វីដែលសុលករណែនបានប្រាប់ដែលជាបន្ទូលរបស់អល់ឡោះប្រាប់ទៅលើ ក្រុមដែលគាត់បានធ្វើរនាំងបាំងនេះសម្រាប់អ្នកភូមិនឹងអញ្ចឹងមានន័យថាវាជារឿងពិតដែលអល់ឡោះជាម្ចាស់បញ្ជាក់នៅក្នុងគម្ពីរអល់កុរអានហើយដល់ពេលវេលាមួយវានឹងរបើកហើយអាចរនាំងនេះតែពេលវេលាណានោះគ្មាននរណាមួយអាចដឹងបានទេព្រោះវាជា fitness មួយ ធំណាស់ក្នុងចំណោមបណ្ដា fitness ទាំងអស់តែយល់ថាធំហើយអាយយុយមកយុយជារឿងមួយធំផ្សេងទៀត យើងធ្លាប់ឮព័ត៌មានដែលតវ៉ាក់តនិយាយតតគ្នាថាយ៉ាយុយមកយុយសប្តាហ៍ថ្ងៃនេះវាកំពុងតែកេះភ្នំអោះកេះភ្នំអីកេះជើងមេឃចិត្តធ្លាយហើយអានេះគាត់និយាយតទៅគាត់ថាចិត្តធ្លាយដល់ទៅពេលថ្ងៃកញ្ញាម៉ានមកធ្លាយចេញមកហ្មងតែ នៅក្នុងផ្ោះតាងវាអត់អញ្ចឹងវាអត់អញ្ចឹងទេមិនដឹងថាគាត់បានមូលដ្ឋានពីណាមកថាវាកំពុង តែកេះភ្នំម្ដងបន្តិចម្ដងអត់តែភ្នំចេះជើងមេឃវានៅខាងក្រៅមេឃ នៅក្នុងក្រៅមេឃនៅខាងណាទេឋានពិតធាតុពិតគឺនៅនឹងទុនយ៉ានេះតែយើងអត់ដឹងកន្លែងណាទេគ្មានអ្នកណាមួយដឹងថាយ៉ាយុញមកយុញនៅកន្លែងណាទេវានៅក្នុង រនាំងដែលបិទបាំងដោយអល់ឡោះជាម្ចាស់តាមរយៈស៊ុលករណេនិងអ្នកភូមិនៅតំបន់នោះជាអ្នកធ្វើបានដែរដល់ពេលគឺមកអស់ប៉ុនមិនដឹងមកពីខាងណាទេតែយ៉ាងនេះគឺជាអ្វីដែលមានបញ្ជាក់នៅក្នុងគម្ពីរអល់កុរអានហើយផុសតាងដែលបង្ហាញអំពីសុណាស់របស់នប៊ីយើងមូហាម៉ាត់សល្លាមគឺហាឌីសរបស់នប៊ី អំពីអប៊ីសុហ្យាអំពីហ្សៃណាប់ប៊ីនទីយ៉ាហ៊្សិនគាត់ថាអានរ៉ាស៊ូលឡោះសាឡឡោះអាឡៃវ៉ាសាឡាំដខលអាឡៃហាយូម៉ាន់ហ្វាហ្សីអានយ៉ាកូលចឹងហ្សៃណាប់ប៊ីនទីយ៉ាហ៊្សិនជាប្រពន្ធរបស់គាត់ប្រពន្ធរបស់នប៊ីយើងមូហាម៉ាត់សាឡាំគាត់ថាថ្ងៃមួយរ៉ាស៊ូលឡោះចូលមកជួបគាត់ហើយគាត់ភ័យមែនតើហ្មងគាត់ថាវាមានអារម្មណ៍គាត់ភ័យរ៉ាស៊ូលគាត់ថាឡាអ៊ីឡាហ៊ីឡឡោះគ្មានទេម្ចាស់ផ្សេងដែលត្រូវគោរពពិតប្រាកដមានតែអល់ឡោះ វៃលុនលិលអារ៉ាប៊ីមិនសារិនកតអ៊ីកតារ៉ាបាមានន័យថាពីនៅអាសាហើយប្លុកដល់ជនជាតិអារ៉ាប់នេះអំពី ប្រការអាក្រក់មួយដែលវានឹងចិត្តបដល់ហើយគាត់និយាយប្រាប់ប្រពន្ធគាត់ចឹង فتح اليوم من ردم يأجوج ومأجوج مثل هذه وحلق بإصبعيه الإبهام والتي تليه មានន័យថាគាត់ចាប់ផ្ដើមនិយាយថា គេនឹងថ្ងៃណាមួយនឹងត្រូវគេបើកបើកអីគឺបើករនាំងរដ្ឋមានេះគឺរនាំងដែលដែលសិលករណីជាមួយអ្នកភូមិបានធ្វើហ្នឹងអញ្ចឹងបើរនាំងយ៉ាយូចមកយូចហើយនប៊ីថាវាប្រៀបបានដូចជានេះដៃរបស់គាត់ក៏ធ្វើចឹងដូចជាកងចឹងដល់វារបើកមកគឺវាចេញមកកលាត់សៃណាប៊ីនទីយ៉ាសិនពេលនេះប្រពន្ធរបស់គាត់បានសួរទៅរ៉ាស៊ូលសាឡាំថាហ្វាគុលទូខ្ញុំក៏បាននិយាយថាយ៉ារ៉ាស៊ូលឡោះ អរសូលរបស់អល់ឡោះអាហ្វានុលីគូវ៉ាហ្វីណាសលីហ៊ូនតើយើងនឹងត្រូវពីនើសែតពីនើដើពីនើសើឬបើក្នុងចំណោមពួកយើងនេះជាអ្នកដែលអ្នកដែលធ្វើល្អដែរហ្នឹងមិនអ្នកធ្វើអាក្រក់ណា ចង់និយាយថាសិតតែអ្នកធ្វើល្អដែរហ្នឹងឬតើអល់ឡោះពីនើសើដែរឬក៏អត់កលណាមនប៊ីថាពិតពីនើសើអ៊ីហ្សា កាស៊ូរលខបាស៊ូនៅពេលណាដែលអំពើអាក្រក់ ទង្វើម៉ាក់សៀតនឹងវាច្រើន ទៅច្រើនទៅហ្នឹងដល់ពេលវេលាអញ្ចឹងមានន័យថាកាលណាដែលអគិសមានអំពើម៉ាក់សៀតនឹងវាច្រើនទៅច្រើនទៅហ្នឹងគឺដល់ពេលវេលាមួយដែលអល់ឡោះជាម្ចាស់កំណត់ឲ្យយ៉ាយុយមកយុយចេញមកហើយអញ្ចឹងมันអាចថារេលិនសនៈធ្វើល្អប៉ុន្តែអំពើម៉ាក់សៀតហ្នឹងក៏វាគ្របដណ្ដប់លើនឹងដែរអញ្ចឹងតែមកគឺត្រូវត្រូវទាំងអស់ហ្នឹងឯងបើលើគឺបើលើទាំងអស់ហ្នឹងឯង ចឹងនេះគឺជាហ្វីតណាស់មួយយ៉ាងធំដែលហាឌីសនេះគឺមានបញ្ជាក់នៅក្នុងគីតាប៊ូខារីហើយនិងគីតាមូស្លីមជាហាឌីសដែលសោះដែលយកអំពីហ្វីតណាស់សម្រាប់ថ្ងៃកិយាម៉ាត់ហាឌីសមួយទៀតនប៊ីយើងមូហាម៉ាត់សុសឡាមលោកបានរំលឹកថានៅពេលដែល ធម្មតាអ៊ីសាអាឡៃសាឡាមគាត់ថាសម័យនីមួយៗតន្ទើកិយាម៉ាត់ធំនេះណាកាលណាវាកើតឡើងដោយយើងបានរំលឹកគ្នាគឺវាឡើងមួយហើយមួយទៀតមួយហើយមួយតនេះរហូតដល់ចប់ដល់កិយាម៉ាត់តែម្ដងអញ្ចឹងពេលដែលយើងរំលឹកអំពីអ៊ីសាអាឡៃសាឡាមអ៊ីសាបានសម្លាប់ដាយ៉ាល់ហើយប៉ុន្តែអ៊ីសានៅទាន់សម័យយ៉ាយុជម៉ាយុជនិយាយហ្វីតណាស់ធំកើតឡើងមួយទៀតជួយយើងមើលហាឌីសមួយដែលរាយការណ៍ដោយ Nawas ibn Sam'an radhiyallahu anhu ណាវ៉ាស់អ៊ីប្នូសាមអានគាត់បាននិយាយគាត់បានរំលឹកហាឌីសមួយដែលគាត់លើពីរ៉ូស្លាមវ៉ាហ្វីហ៊ីហើយនៅក្នុងហាឌីសនោះគឺរំលឹកដោយសារហាឌីសនេះវែងទាំងអ៊ុលាម៉ាដកស្រង់មកគឺចំណុចដែលតកតទៅនឹងយ៉ាយុយម៉ាយុយ إذا أوحى الله إلى عيسى أني قد أخرجت عبادا لي لا يدان لأحد بقتالهم ពេលនោះអល់ឡោះជាម្ចាស់បានវ៉ាហ៊ីឲ្យអ៊ីសាអាឡៃសាឡាមហាឌីសនេះមានរំលឹកទេណាហាឌីសនេះសាហេះនៅគីតាប៊ូស្លីម ថាអល់ឡោះវ៉ាហ៊ីឲ្យអ៊ីសាអាឡៃសាឡាមថាអាយើងនឹងបញ្ចេញបំរើរបស់យើងមួយក្រុម ដែលគ្មាននរណាមួយអាចធ្វើឈ្នះវាទេមានន័យថាมันអាចតស្ទល់ជាមួយទល់មុខជាមួយវាធ្វើសង្គ្រាមជាមួយបានទេ Faharris ibadi ila tur ចឹងអល់ឡោះបានបញ្ជា មកអ៊ីសាអាឡៃសាឡាមថាចូលអ្នកជំលះបំរើរបស់ខ្ញុំរបស់យើងនេះឲ្យទៅកាន់តំបន់ភ្នំទូរស៊ីណាត់ វយ៉ាប់អសុលឡោះយ៉ាយូយម៉ាយូពេលហ្នឹងអល់ឡោះជាម្ចាស់បានបញ្ចេញយ៉ាយូម៉ាយូមកវ៉ាហុំមីងគុលលីហាដាប៊ីនយ៉ានស៊ីលូនមានន័យថារលរលម្នាក់ម្នាក់នេះណារលរលយ៉ាយូមួយក្បាលមួយក្បាលនេះណាគឺវានៅចេញពីតំបន់ខ្ពស់មកគឺវាហូរមកដូចទឹកចឹងចេញមកហ្មងដូចសម្មោចហូរចេញមកចឹងហ្មងមានន័យថាប្រឡែងមកគឺមកហ្មងណាដូចយើងប្រៀបធៀបថាដូចជា សម្មោចដែលចេញពីរត់មកគឺវាចុះមកអាដីទំនៀបណាតើវាលឿនយ៉ាងម៉េច فيمر أولئك عوائلهم على بحيرة طبرية فيشربون ما فيها ويمر آخرهم فيقول لقد كان بهذا مرحمة مرة مرة ما مرة مرة ماء មានន័យថា អាក្បាលវងហ្នឹងណាពេលដែលវាឆ្លងកាត់សមុទ្រណាមួយ វាផឹកគ្មានសល់ទេទឹកសមុទ្រហ្នឹង ដល់ឡាក្រោយវងមកដល់នឹងវាអស់ហើយប៉ិនពួកវានិយាយថាទឹកហ្នឹងទឹកប្រៃតាពីមុនហ្នឹងទឹកប្រៃតាចង់និយាយថាប្រៃអាសាបអីគឺគាត់យមូវ៉ាន់ទាំងអស់អត់មានសល់ទេវាច្រើនឃើញទេបើយុះសរូណាប៊ីយុលឡោះអ៊ីសាវអស្ហាប៊ីហាតាយាគូណារ៉ាសុសោរីលីអាហាឌីហ៊ីមខៃរ៉ាំមីនមីអាទីឌីណារលីអាហាឌីគុមុលយ៉ោដល់ទៅពេលវាច្រើនអញ្ចឹងពេកនេះ វាទៅជាពតនប៊ីអ៊ីសាអាឡៃសាឡាមនិងអ្នកដែលមានជំនឿជាមួយនប៊ីអ៊ីសាអាឡៃសាឡាមនៅភ្នំស៊ីតូស៊ីណាត់ឃើញទេពេលនោះរហូតដល់នប៊ីអ៊ីសាអាឡៃសាឡាមក៏មិនដឹងធ្វើម៉េចកើតហើយគេហៅថារបស់របរដែលលក់ហ្នឹងថ្លៃរហូតដល់ក្បាលគោមួយល្អជាងឬក៏វាថ្លៃជាង100ឌីណារសម្រាប់អ្នកទាំងអស់គ្នានៅពេលពេលថ្ងៃនេះមានន័យថានប៊ីនិយាយពេលនោះណា បើក្បាលគោកាលមុនវាតម្លៃប៉ុន្មានចឹងសម័យនោះក្បាលគោរហូតដល់វាអត់មានកន្លែងទិញអត់មានកន្លែងទិញដូរទេរហូតដល់100ឌីណាតឯនោះថ្លៃលុយឌីណាតលុយលុយលុយមាសណាមិនតិចតម្លឹងទេ100ឌីណាតនេះគ្រាន់តែ20ឌីណាតហ្នឹងគឺពីតម្លឹង 3G ហើយចុះតម្រុំ100ឌីណាតថ្លៃចឹងចង់និយាយថារបស់នេះវាឡើងថ្លៃដោយសារមិនដឹងតើណារួចព្រោះអីដែលយ៉ាយួយមកយួយនៅពេញទាំងអស់ហ្វេតណាស់មួយទៀតសម្រាប់ នប៊ីអ៊ីសាអ៊ីសាឡាមហើយនឹងអ្នកដែលមានជំនឿនឹងលោក فيرغبوا إلى الله عيسى وأصحابه ពេលនឹងអល់ឡោះពេលនៅនប៊ីអ៊ីសាអ៊ីសាឡាមជាអ្នកដែលមានជំនឿនឹងនប៊ីអ៊ីសាអ៊ីសាឡាមសូមព្រះអល់ឡោះជាម្ចាស់សូមឲ្យជួយពួកអល់ឡោះធ្វើម៉េចមើលពេញអស់ហើយ فيرسل الله عليهم أغفا في رقابهم ម៉ាណាអាហ្គាហ្វានេះគឺអ៊ុលម៉ាបកស្រាយថាវាជាតកៅមួយមួយក្បាលមួយក្បាលណាអល់ឡោះបានបញ្ជូនតកៅមួយក្បាលមួយក្បាលមកទុំលើកកវាទាំងអស់យ៉ាយូចមកយូច فيصبحون فرسا كموت نفس واحده អញ្ចឹង អាតកៅនឹងខំតកស្លាប់ទាំងអស់ចុះមួយខំមួយមួយខំមួយណាប្រៀបបានដូចជា ការស្លាប់រូបរាងតែមួយមានតែខំនោះគឺស្លាប់រាងនេះខ្លួនស្លាប់ទាំងអស់មកអីហ៎ ثم يحبط نبي الله عيسى واصحابه الى الارض ពេលហ្នឹងនប៊ីអ៊ីសាហើយនឹងអ្នកដែលមានជំនឿនឹងគាត់ក៏ចុះពីលើភ្នំមកមកដីវិញមកក្រោម فلا يجد في الارض موضع شبر الا ملأه زه زهه زهمهم ونته ونتنهم ចឹងដល់តែចុះមកដីនេះដើរទៅណាក៏ដើររួចដែរពួកកន្លែងណាក៏មានមួយយិតមួយចង្អាមមួយយិតមួយយ៉ាយូយមួយយូយមួយទាំងអស់ វេទនាមួយទៀតកាន់តែលំបាកតើណាក៏រួចដែរសិស្សមួយយិតវាទាំងអស់គឺមិនច្រើន فيرغب نبي الله نبي الله អ៊ីសាវអស្ហាបអ៊ីឡឡោះអញ្ចឹងនប៊ីអ៊ីសាហើយនឹងអ្នកដែលមានជំនឿសូមពីអល់ឡោះទៀតឲ្យជួយ فيرسل الله طيرا كأعناق البخت فتحملهم فتطرحهم حيث شاء الله អញ្ចឹងអល់ឡោះក៏បានបញ្ជូនសัตว์សัตว์ស្លាប់ ដែលកករបស់វានឹងព្រាបបានដូចជាសត្វអូតវាធំធំវាខ្ពស់កវាហ្នឹងណាហើយមកពំយកអាយ៉ាយុយមកយុយហ្នឹងយកទៅបាត់នឹងទៅបោះចោលឯណាទេនៅអ្វីកន្លែងណាដែលអត់ចាំក៏អស់យ៉ាយុយមកយុយទៅចឹងយើងសរុបសេចក្តីមិនតកតូនរយៈយុយមួយយុយនេះយើងឃើញថាវា fitna ធំប៉ុន្តែ ដំណើរការដែលអល់ឡោះជាម្ចាស់បានបានរំដោះនប៊ីអល់ឡោះអាដាមគឺជាការងាយស្រួល ប្រសិនបើយើងគិតថាអ្វីដែលអល់ឡោះបានរំលឹកថាបើបើនរណាហើយមកច្បាំងជាមួយយ៉ាយុយម៉ាយុយក៏ទប់អត់រួចដែរវាច្រើនក៏ប៉ុន្តែសម្រាប់អល់ឡោះជាម្ចាស់មកក្លុករបស់អល់ឡោះអល់ឡោះធ្វើតែមកតាមអល់ឡោះគាត់ថាគុណហ្វៃអាគុណគ្រាន់តែកើតកើតភ្លាមចឹងឲ្យតកៅមកទុំកកទាំងអស់ឲ្យស្លាប់ខាំមួយងាប់ទាំងអស់ឃើញទេចឹងទាំងអស់នេះគឺចង់បង្ហាញអំពីគុណរ៉ះរបស់អល់ឡោះស៊ុបហានតាឡាផងហើយនឹងហ្វីតណាស់ដែលវានឹងកើតឡើងសម្រាប់អាខិតហ្សាម៉ាននេះផង ដែលវាជា fitnah មួយធំណាអញ្ចឹងទៀមទីឲ្យអ្នកដែលមានជំនឿហ្នឹងគឺមានន័យថាដល់ដំណាក់កាលណាក៏ដោយឲ្យតែយើងមានជំនឿយើងត្រូវតែប្រឹងប្រែងធ្វើអ្វីដែលជាកតបកិច្ចរបស់ខ្លួនទោះបី ជួបនឹងយ៉ាក់យួយមកយួយដោយអ្វីដែលនបីអ៊ីសាអ្នកមានជំនឿក៏ត្រូវអល់ឡោះការពារដែរប៉ុន្តែផ្ទុយទៅវិញសម្រាប់អ្នកដែលអត់មានជំនឿទោះបីនៅក្នុងកលៈទេសៈណាក៏ដោយក៏មិនមានអ្នកដែលការពារដែរគឺគ្មានអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលការការពារទេ អញ្ចឹងនេះគឺជាផោះតាងដែលយើងឃើញថាមានបញ្ជាក់នៅក្នុងគម្ពីរអល់កុរអានឬក៏ហាឌីសរបស់នប៊ីយើងមូហាម៉ាឌុនសុសឡាមជុំវិញយ៉ាយុយម៉ាយុយនេះគឺជារឿងពិត ហើយវាជាវេទនាមួយក្នុងចំណោមបណ្ដាវេទនាធំធំផ្សេងផ្សេងទៀតដែលអល់ឡោះជាម្ចាស់នឹងបង្កើតឲ្យមានសម្រាប់សាលបងអ៊ុម៉ាត់របស់អល់ឡោះជាម្ចាស់អ៊ុម៉ាត់របស់បណ្ដារ៉ូសូលជាពិសេសគឺរ៉ូសូលមូហាម៉ាត់ចុងក្រោយនេះ ដែលជាខ្ញុំបម្រើរបស់អល់ឡោះគ្រប់គ្រប់រូប ចឹងគ្មានពេលវេលាណាមួយដែលមនុស្សមិនស្ថិតនៅក្នុងការសាក់លបងរបស់អល់ឡោះទេចឹងទៀមទីឲ្យអ្នកមានជំនឿនេះគឺត្រូវដឹងថាយើងស្ថិតនៅក្នុងការសាក់លបងរបស់អល់ឡោះប៉ុន្តែអ្វីដែលបានជោគជ័យលុះត្រាតែយើងប្រឹងប្រែងធ្វើអ៊ីបាដាតទៅទោះបីអល់ឡោះសាក់លបងឲ្យយើងជួបអ្វីក៏ដោយ រក្សាការធ្វើអ៊ីបាដាតឲ្យចប់គឺមានអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកការពារចឹងលិនសូមរំលឹកតកតងនឹងអាឡាម៉ាត់នេះគឺប៉ុណ្នេះហើយយើងបន្តទៅពេលក្រោយទៀតអ៊ីនសាអល់ឡោះគឺយើងនៅមានអាឡាម៉ាត់ តកតងនឹងការគេហៅអីវត្ថុនេះស្រូបចំនួន3កន្លែងហើយតកតងនឹងថ្ងៃរះពីទិសខាងលិចមកវិញក៏អលមាត់ធំធំដែរហើយតកតងនឹងសត្វដីមួយដែលវានឹងផុសនៅតំបន់ចិត្តមកកាសចិត្តកបាស់តែម្ដងក៏អលមាត់ធំដែរហើយចុងក្រោយគឺអណាតភ្លើងដែលវានឹងគៀមនុស្សពីតំបន់ប្រទេសយ៉ាម៉ែននេះគឺមកកាន់បដាំងម៉ាសាត់ហើយអ្នកណាហើយរឹងតឹងគឺត្រូវឆេះទាំងអស់អត់មានសល់ទេ ជាងទាំងអស់នេះអ៊ីនសាអល់ឡោះគឺយើងនឹងរំលឹកគ្នាម្ដងមួយម្ដងមួយហើយយើងមិនអាចរំលឹកហួសពីអ្វីដែលមាននៅក្នុងផោះតាងបានទេគឺត្រឹមអ្វីដែលផោះតាងមានដែលជាបន្ទូលរបស់អល់ឡោះឬក៏ប្រសាសន៍របស់នប៊ីយើងមូហាម៉ាត់សុលឡាសាឡាម هذا وصلى نبينا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله تعالى وبركاته الحمد لله មានអីជាសំណួរអីដែរតើ Yeah.